អញ្ចឹងរឿងដំបូងដែលខ្ញុំនិយាយគឺនិយាយតាក់ទងទៅនឹងក្លឹបធំធំដែលកំពុងតែតម្រង់ជួរគ្នាទិញ Kane ណាដូចបងប្អូនបានជ្រាបហើយនៅក្នុងសារព័ត៌មានប្រហែលថ្ងៃចុងក្រោយនេះគឺប្រងព្រាតមែនតែននិយាយពីរឿងតាក់ទងទៅនឹង Harry Kane ដែលសុំចាក់ចេញពីក្រុម Tottenham Hotspur រឿង Harry Kane នេះខ្ញុំបាននិយាយកាលពីប្រហែលសប្តាហ៍មុននឹងម្ដងរួចមកហើយដែលថាគាត់សុំចាក់ចេញពី Spurs ហ្នឹងណាបាទលឺសូនឹងវាប្រហែលសប្តាហ៍មុនមកហើយតែនឹងគាត់ជាចាមរាមតែឥឡូវហ្នឹង ប្រហែលថ្ងៃនេះគឺជារឿងពិតតែម្ដង ដែលគាត់បានស្នើសុំក្លឹបចាក់ចេញ តែក្រុមស្ពឺយើងអត់ទាន់ឃើញថាឆ្លោយឆ្លងចំណាជាមួយកីឡាករទេគ្រាន់តែថាបញ្ហាសំខាន់គឺកីឡាករមាន ចិត្តចង់ចាក់ចេញអានេះគឺជារឿងដែលធំបំផុតបាទព្រោះកីឡាករដែលអាចចេញបាន គឺតើតើកីឡាករនោះគាត់មានអារម្មណ៍ចង់ចេញ ទី1ទី2គឺក្លឹបលក់គាត់ចេញចង់លក់គាត់ចេញដែរប៉ុន្តែបញ្ហាសំខាន់របស់ស្ពឺគឺស្ពឺអត់ចង់លក់ខេន តែខេនចង់ចេញណាបញ្ហាខ្លះទីកីឡាករចង់ចេញក្លឹបក៏ចង់លក់អានឹងវាស្រួលឲ្យឆាប់ចេញហ្មងតែបើសិនជាភាគីណាមួយព្រមហើយភាគីណាមួយមិនព្រមទាំងក្លឹបទាំងកីឡាករអានឹងវាពិបាកឥឡូវករណីនេះគឺខេនចង់ចេញក្លឹបមិនមែនចង់លក់ខេនចេញទេព្រោះខេនគឺជាកីឡាករល្អហើយបាទមានរឿងអីទៅលក់ខេនចេញតែក៏ខេនគាត់យើងដឹងហើយថាគាត់លេងនៅ Tottenham Hotspur ពិបាកក្នុងការឈ្នះពានធំដុំណាស់បាទ ទាំង Champions League ទាំង Premier League អីជាដើមឡាក់ឡាក់ហ្នឹងទន្ទឹមនឹងវ័យគាត់គេហៅថាវ័យមាស Golden Age អញ្ចឹងគាត់ស្នើសុំចេញនេះគឺដើម្បីតែឈ្នះពានធំដុំជាមួយនឹងក្លឹបដែលអាចឈ្នះពានបានមានដូច Man City មានដូចជា Liverpool ឬមួយក៏ Real ឬមួយក៏ PSG អីចឹងទៅតាមរបាយការណ៍ដែលរាយការណ៍មកគឺក្លឹបធំធំនៅអង់គ្លេសមាន Man City មាន Man U ហើយនិង Chelsea គឺជាក្លឹប3ធំជាងគេ បាទក្លឹប3ដែលនៅអង់គ្លេសធំហ្នឹងគឺតម្រង់ជួរគ្នាហើយនឹងរងចាំទិញខេនដោយឡែកអត់មានឃើញសមត្ថលីវើពូលក្នុងហ្នឹងទេក្លឹប2នៅក្រៅស្រុកមាន Real ហើយនឹងក្លឹប PSG ក៏ត្រូវបានរាយការណ៍មកថាក៏ជាបេក្ខភាពស្ថិតនៅក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍ខេនដែរក៏ប៉ុន្តែខេនគាត់បានបញ្ជាក់នៅក្នុងការស្នើសុំក្លឹបចាក់ចេញហ្នឹងគឺបានបញ្ជាក់នៅក្នុងការស្នើសុំប្រកួតទៅកាន់ក្លឹប Spurs ថាគាត់ចង់ចេញមែនប៉ុន្តែគាត់ ចង់នៅលេងនៅអង់គ្លេសដដែលបាទគាត់ចង់ចេញប៉ុន្តែគាត់ចេញហើយសូមលក់គាត់ទៅក្លឹបណាដែលមានមូលដ្ឋានលេងនៅប្រទេសអង់គ្លេសដដែលនេះជាបំណងប្រាថ្នារបស់គាត់ធំបាទគាត់មិនចង់ទៅលេងនៅក្រៅស្រុកជាមួយ Real ជាមួយ PSG ទេបាទបំណងប្រាថ្នាគាត់គឺចង់លេងនៅប្រទេសអង់គ្លេសដដែលទោះបីជាចាក់ចេញពី Tottenham Hotspur ក៏ដោយនេះជាលក្ខខណ្ឌបាទអញ្ចឹងយើងសួរថាតើលក្ខខណ្ឌរបស់គាត់នឹងវាស័កសម ឬក៏អាចធ្វើតាមលក្ខខណ្ឌរបស់គាត់ឬក៏សម្រេចបំណងប្រាថ្នារបស់គាត់បានអត់អានេះជាសំណួរអឺយើងឆ្លើយថាបាន ហើយក៏អាចថាឆ្លើយពិបាកក្នុងការលក់ចេញទៅកាន់ក្លឹបនៅក្នុងស្រុកដែរមូលហេតុគឺតកតងនឹងតម្លៃផ្ទេបើសិនជាគាត់នៅខ្សលកិច្ចសន្យាជាមួយនឹង Spur មានន័យថា Spur អាចទៀមទានៅតម្លៃផ្ទេតាម ចិត្តដែលពួកគេចង់បានណាទៀមទានៅតម្លៃផ្ទេតាម ចិត្តដែលពួកគេចង់បានគឺឥឡូវនេះគឺយើងឃើញថាតម្លៃនៅក្នុងទីផ្សារដដូរសម្រាប់ខេនបាទគឺតម្លៃគាត់គឺខ្ទង់បាទ100លានបាទខ្ទង់100លានអឺរ៉ូណាបើយើងនិយាយពីលុយអឺរ៉ូខេនខ្ទង់100លានអឺរ៉ូហ្នឹងបាទអញ្ចឹង100លានអឺរ៉ូនេះអឺបើយើងគិតជាលុយផោនវាខ្ទង់90លានផោនឬក៏80លានជាងផោនតែប៉ុណ្្នឹងទេបាទ បាទអញ្ចឹងវាមើលទៅវាតម្លៃនេះគឺតម្លៃហាងឆេងខ្ពស់ហើយបាទប៉ុន្តែសំខាន់ការទិញដូរអាចធ្វើទៅបានគឺតរតែវាត្រូវជាមួយនឹងហាងឆេងទីផ្សារដែរមិនមែនយើងចេះទាទាគេគេចេះតែអឺឲ្យយើងបានទេបាទអញ្ចឹងតរតាត្រូវជាមួយនឹងហាងឆេងទីផ្សារដែរឬក៏លៀងតិចតួចវាមិនអីទេបាទអឺវាស្រួលទេបើបើសិនជាកីឡាករគាត់ចង់ចេញអញ្ចឹងគឺស្រួលវិញទេ បាទអញ្ចឹងក្លឹបក៏មិនហ៊ានទាថ្លៃដែរបាទដោយសារអីដោយសារតែកីឡាករចង់ចេញណាប៉ុន្តែបើសិនជាគាត់តម្លាក់តម្លៃពេកក៏វាមិនស័ក្តិសមបាទទាថ្លៃពេកក៏ពិបាកណាបើសិនជាគាត់ចង់លក់កីឡាករនឹងឥឡូវហ្នឹងក៏ក្លឹបទៀមទាថ្លៃបានដែរដោយសារតែកីឡាករចង់ចេញក្លឹបមិនចង់លក់ទេបាទអញ្ចឹងវាងាយស្រួលមែនតើងាយស្រួលមែនតើបាទបញ្ហាដែលសំខាន់នោះគឺថាតម្លៃប្រមាណតម្លៃដែល ក្រុមនៅអង់គ្លេសហ៊ានឲ្យប្រមាណបាទដូចជា Man U ដូចជា Man City ដូចជា Chelsea ហ៊ានឲ្យប្រមាណបាទតាមរបាយការណ៍មកគឺ Man U ហើយនិង Man City គឺដាក់តម្លៃចេញនៅក្នុងការដេញថ្លៃនឹងដូចគ្នាគឺ80លានផោនដែលចង់បានខេនហ្នឹងណា80លានផោនបាទ80លានផោនគឺចង់បានកីឡាករខេនហ្នឹងបាទនៅក្នុងរបាយការណ៍ដែលបានចុះផ្សាយនៅថ្ងៃនេះគឺយើងឃើញនឹង Man U ទាំង Man City ពីរក្រុមហ្នឹងគឺហ៊ានឲ្យ80លានផោន ខ្ទង់ជាង90លានអឺរ៉ូនឹងប្រហែលជាមួយតម្លៃខ្លួនរបស់ Kane នាពេលបច្ចុប្បន្ននៅលើហាងឆេងទីផ្សារដកដូរតែម្ដងវាអត់កម្រិតគ្នាឆ្ងាយប្រហែលទេបាទអញ្ចឹងយើងឃើញថាក្នុងចំណោម2ក្លឹបដែល Kane ចង់ចង់ទៅតែមិនចុះផ្សាយប្រហែលម៉ោងមុននេះគឺ3ម៉ោងមុននេះយើងឃើញថា Kane prefer Man City move គាត់ថាគាត់ចង់ទៅ Man City ច្រើនជាង ក្នុងចំណោមក្លឹប3ធំធំនៅអង់គ្លេសចង់បានមាន Man City មាន Chelsea និង Man U គឺគាត់ចង់ទៅ Man City ជាក់ស្ដែងការចង់ទៅ Man City គឺជារឿងមួយដែលវា logic ហើយដោយសារតែគាត់គិតថា Man City គឺជាក្រុមដែលនឹងអាចជួយគាត់ឲ្យឈ្នះពានបានបាទគឺជាក្រុមធំដែលអាចនឹងជួយគាត់ឲ្យឈ្នះពានបានតាមបំណងប្រាថ្នារបស់គាត់អញ្ចឹងការចង់ចាក់ចេញទៅ Man City គឺជារឿងមួយដែលត្រឹមត្រូវហើយបាទអញ្ចឹងគាត់គាត់បង្ហាញអារម្មណ៍គាត់បាទក្លឹបអង់គ្លេសគឺគាត់ចង់ទៅជាងគេគឺ Man City បាទមិនមែន Man U មិនមែន Chelsea ទេព្រោះ Man U ក៏មិនទាន់ ច្បាស់លាស់ដោយមែនសិទ្ធិដែរទោះបីជាលេងឡើងតម្រង់ជាងឆ្នាំសពដងមែនក៏មើលគេគេប្រមាលមើលទៅឆ្នាំក្រោយក្រោយទៀតក៏វាមិនងាយស្រួលក្នុងការលើកពានដែរបាទពូមែនសិទ្ធិនៅនឹងលីវភូលនឹងឆេស៊ីក៏កំពុងតែឡើងជើងខ្លាំងទៀតបាទអញ្ចឹងក្លឹបដែលគាត់ចង់ទៅគាត់បង្ហាញថាគាត់ចង់ទៅមែនសិទ្ធិអញ្ចឹង Man City មួយ Man U កំពុងតែដាក់តម្លៃមួយដែលរៀបចំមិនទាន់ស្នើជាផ្លូវការតែរៀបចំតាមរបាយការណ៍មកនោះគឺ80លានផោនសម្រាប់តម្លៃខ្លួនរបស់ Kane ហើយយើងសួរថាតើបើសិនជាទៅ Man U មានឱកាសលេងឬក៏អត់ទៅ Chelsea មានឱកាសលេងឬក៏អត់ព្រោះ Man U ក៏ទើបតែបន្តកងត្រាថ្មីឲ្យទៅ Edison Cavani ដែរដូច្នេះគឺវាជារឿងមួយដែលពិបាកសម្រាប់កីឡាករថ្មីចូលទៅត្រូវរងចាំឬក៏ត្រូវទៅប្រជែងតំណែងខ្សែប្រយុទ្ធប្រអប់ហ្នឹងណាព្រោះគាត់ថាកាវ៉ានីល្អហើយបាន Man U គាត់បន្តកងត្រាឲ្យហ្នឹងណាចុះបើទៅ Chelsea បើទៅ Chelsea យើង គិតលើផ្លូវមួយទៀតគឺ Chelsea កំពុងតែត្រូវការខ្សែប្រយុទ្ធអាហ្នឹងក៏ងាយស្រួលទៅបានលេងដែរ Giroud ហើយនិង Abraham ពីរនាក់នេះគឺអាចនឹងចេញនៅរដូវកាលក្រោយដូច្នេះនៅមានសល់តែ Timo Werner ទេដែលខ្សែប្រយុទ្ធក្នុងប្រអប់អញ្ចឹង Timo Werner រាល់ថ្ងៃនេះក៏មិនច្បាស់លាស់ទៀតព្រោះគាត់ម្ដងល្អម្ដងអត់បាទហើយពិបាករកគ្រាប់អញ្ចឹង Kane ទៅក៏ល្អដែរនៅទីនោះប៉ុន្តែ Kane ដូចយើងបានដឹងហើយថា Kane ចង់ចេញពី Spurs គឺ Kane ចង់ឈ្នះជើងឯក ធំធំក្នុង Premier League ឬមួយក៏ក្នុង Champions League អញ្ចឹងគាត់ច្បាស់ណាស់គឺប្រកាសជាជ្រើសរើសយកក្រុមណាដែលមានលទ្ធភាពឈ្នះពានទាំងអស់នោះបាទដូចជាស្ដាយឆ្នាំនេះយើងឃើញទាំង Chelsea ទាំង Man City គឺឡើងដល់វគ្គដៃព្រាត់ Champions League ហើយតាមការរំពឹងមើលឆ្នាំក្រោយក្រោយទៀតក៏ Man City និង Chelsea ហ្នឹងក៏នៅតែខ្លាំងក្នុង Champions League នឹងដដែលទេបាទអញ្ចឹងពាក់ព័ន្ធទៅនឹងរឿង Kane នេះយើងមានរបាយការណ៍ប៉ុណ្ណេះការអាប់ដេតប៉ុណ្ណេះហើយសម្រាប់ក្លឹបនៅក្រៅស្រុកសួរថា Real សួរថា PSG អាចមានលទ្ធភាពក្នុងការទិញយកគាត់បានឬក៏អត់អឺយើងយើងថាមិនមែនថាភាគរយអត់ទេបាទគីឡូតែពីរក្រុមហ្នឹងគេឲ្យថ្លៃជាងក្លឹបនៅអង់គ្លេសឲ្យទៅ190លានអីចឹងទៅគឺប្រហែលជា Spurs ពិចារណាលក់ឲ្យប៉ុន្តែបញ្ហាសំខាន់កីឡាករគាត់ប្រាប់ក្លឹបថាគាត់មិនចង់ចេញក្រៅស្រុកទេគាត់ចង់លេងនៅក្នុងស្រុកដដែលនេះគឺជាបំណងថ្នាក់របស់គាត់អញ្ចឹងយើងយើងមើលទៅក្លឹបនៅក្នុងស្រុកមានទឹកមាត់លេបច្រើនជាងក្លឹបនៅក្រៅស្រុក សមត្ថភាព pen cane នេះ pen cane នេះគឺអត់ខ្វះក្លឹបលេងទេណាបើសិនជាដូចជា real ដូចជា Man City ដូច Chelsea ដូច Man U มันអាចទិញហាឡានបានទិញតែ Kane នឹងបានអូខេហើយ Real ក៏ដោយ Barca ក៏ដោយ PSG ក៏ដោយបើទិញហាឡានបានទិញតែ Kane នឹងអូខេហើយអញ្ចឹង Kane គឺសមត្ថភាពគាត់គ្រប់គ្រាន់ក្នុងការលេងឲ្យក្លឹបធំធំទាំងអស់នឹងនាពេលបច្ចុប្បន្នតែទៅឆ្នាំខាងមុខខាងមុខទៀតយើងអត់ដឹងទេពីព្រោះថាវ័យគាត់ក៏កាន់តែជ្រេណាស់ទៅហើយដែរគាត់27ឆ្នាំហើយអញ្ចឹងបើសិនជា គាត់កាន់តែចាស់ទៅចាស់ទៅអាហ្នឹងវារឿងផ្សេងទេណាបាទឥឡូវហ្នឹងគាត់នៅពេញកម្លាំងគេហៅថា Golden Age ដែលខ្ញុំលើកឡើងអញ្ចឹងអញ្ចឹងសងខ្ទង់3ឆ្នាំទៀតដែលគាត់នៅមានកម្លាំងពេញលេញហើយតែចាប់ពី30ឡើងទៅតម្លៃខ្លួនក៏វាធ្លាក់ថមថយតាមនឹងចឹងដែរបាទអរគុណនេះរឿងអាប់ដេតរឿងតាក់ទងទៅនឹង Kane មួយបាទ